នៅមានចំណុចមួយទៀតខ្ញុំគួរតែដាស់តឿនចំពោះអ្នកទាំងឡាយនៅក្រៅយុទ្ធនាការបង្ខូចគេឈ្មោះកម្ពុជា តាមរយៈកំពង់ផែរៀងកំពង់បានចាប់ផ្ដើមឡើងវិញខ្ញុំជូនសារទៅអ្នកទាំងឡាយមិនចាំបាច់ថតពីផ្កាយរណបអីទេមិនចាំបាច់ថតទេកម្ពុជាបានប្រកាសហើយតើទៅបើកការដ្ឋានសម្ដេចវិជ័យសេនាទាបាញ់ទៅបើកការដ្ឋានតើ ហើយតែតាបើកការថានៅគេធ្វើឲ្យកុំខ្វល់ពេកមិនក៏ចាំបាច់ថាអានឹងជាព័ត៌មានចារកម្មបើគេបើកមកចំហហើយចាំបាច់ទៅស្អីលើកលែងតែណៃចង់រោរឿងខ្ញុំកំពុងពង្រឹងសមត្ថភាពកំពុងផែយោធារបស់កម្ពុជា មានអីខុសទឹកដីនេះជាទឹកដីកម្ពុជា កម្ពុជាមានសិទ្ធិនឹងធ្វើពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនជំរឿទឹកដើមរបស់យើង ត្រឹមតែ2ម៉ែត្រ7ទឹកទេ ពេលនេះទៅតែបូមវាឲ្យជ្រឹងនិងធ្វើមូលដ្ឋានកងទ័ពឲ្យច្បាស់លាស់អត់មានទៅគម្រាមកំហែងដរាទេ ហើយមានតែខ្លះគួរឲ្យចង់សើចថាកំពង់ផែរៀមអាចដាក់បាន នៅនាវាចតយន្តហោះចោះចតយន្តហោះរបស់ចិនរហូតពីគ្រឿងខ្ញុំសូមប្រាប់ទៅណែឯងវិញខួរក្បាលណែឯងអន់ណាអន់យ៉ាងម៉េចខ្ញុំគ្រាន់តែចង្អុលប្រាប់ថាអ្នកឯងសំណាងគ្រាន់តែអ្នកឯងបាន កើតនៅក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះប៉ុន្តែខួរក្បាលអ្នកឯងអន់ណាស់ដែលអ្នកឯងទៅសេនឹងនិយាយបែបនេះវិភាគបែបនេះ ចាំបាច់ទៅចុះលើនាវាទៅបើអាពលានយន្តហោះកងគេនៅ ក្បែរនោះចុះនៅអាលើគោកហ្មងទៅមើលមិនស្រួលបើសិនទៅចង់ចុះបើសិនទៅចង់ចុះហើយយើងឯកភាពឲ្យចិនចុះចាំបាច់ទៅចុះអាក្រោមទឹកធ្វើអីមិនក៏ភ្លើមហ៎ចឹងបើខ្ញុំតែនិយាយថាពួកណែឯងសម្លាងបានកើត នៅ ក្នុងប្រទេសនៅវៀនដែលឯងបដៅខ្ញុំ តែខួរក្បាលរបស់ពួកអ្នកឯងមិនប្រកាសថាប្រកែជាងខ្ញុំកើតក្នុងប្រទេសអាក្រក់ទេការពិតវាអញ្ចឹងសម័យកូវីដគេវាយតម្លៃទៀបប្រទេសកំពុងអភិវឌ្ឍទាំងអស់មើលគេប្រទេសកំពុងអភិវឌ្ឍអានេះទៅស្លាប់ប៉ុណ្ណេះអានេះអាចស្លាប់ប៉ុណ្ណេះដោយសារតែប្រព័ន្ធសុខាភិបាលខ្សោយប៉ុន្តែទីចុងបំផុតអាខ្សោយនឹងមនុស្សស្លាប់តិចបំផុត ឆ្លងតិចបំផុតអាខ្លាំងគឺក៏កើតច្រើនបំផុតនិងស្លាប់ច្រើនបំផុតដែរឥឡូវវាច្បាស់ទេអានឹងវាច្បាស់ចង្អល់បង្ហាញច្បាស់ថាមិនមែនពួកណែឯងណែឯងគ្រាន់តែកើតមកក្នុងប្រទេសអ្នកវាណែឯងមកបណ្ដាំខ្ញុំតែខួរក្បាលណែឯងមិនប្រកាសថាប្រកែកជាងពួកបណ្ដាប្រទេសកំពុងអភិវឌ្ឍទេអានឹងយើងគ្នាច្បាស់ណា យើងបើតោះត្រង់មិនសូវមិនមានសំណាងទៅមកជាកើតក្នុងប្រទេសអ្នកក្រហើយកើតសង្គ្រាមទៀតតំងលើរើបំរាស់បានប៉ុណ្ណេះបានប៉ុណ្ណេះអញ្ចឹងសំប្រាំទៅអ្នកធ្វើយុទ្ធនាការប្រឆាំងបង្ខូចគេឈ្មោះកម្ពុជា បាញ់ឈប់ទៅគេធ្វើនៅតែធ្វើហ្នឹងអ្នកឯងចង់និយាយយើង ហើយសិតតសត្វតឡាយចាប់អីណាអឺល្អណាស់ឯងទុកអាសត្វតឡាយនឹងនៅតំណឹងទៅហើយខ្ញុំនឹងធ្វើបង្ហាញដល់ឯងថាមួយថ្ងៃវាកើនបានប្រមាណជាន់ព្រោះឥឡូវចាក់គ្រឹះរួចហើយតែចាក់គ្រឹះរួចហើយគេឡើងលឿនហើយកុំឆ្ងល់ពេកគេថាចូលយើងបើកកាថាហ្នឹងនៅបើកនៅ ខែ6ឆ្នាំទៅខែ6ឥឡូវវារបបចាក់គ្រឹះរួចហើយគេចាក់គ្រឹះរួចហើយគេមកតែ ឡើងលះហើយកុំឆ្ងល់ពេកបើប្រមាណជាន់វាឡើងទៅដល់នោះហើយចាំបាច់តែឯងមកចោះកថាទៅអីណាហើយនិយាយពីរឿងបូមបូមបូមគេប្រាប់ថាគេបូមថាហើយចាំបាច់ថាអ្នកនាវាប៉ុណ្ណេះគ្រឿងប៉ុណ្ណេះគ្រឿងមិនចាំបាច់ទេគេមាននាវាព្រោះបូមដើម្បីយកអាដែងណែអានឹងចេញដើម្បីឲ្យ សូមបីសូមជម្រាបសូមបីទៅកំពង់ផែយើងសពថ្ងៃខ្ញុំបានទៅពឹងជប៉ុនម្ដងហើយម្ដងទៀតឥឡូវសូមស្នើជប៉ុនពន្លឿនបូមបូមសម្រាប់ការដឹកជញ្ជូនកំពង់ផែកំពង់ផែកំពង់សោមតែថាកំពង់ផែកំពង់សោមដោយកំពង់ផែសិង្ហបុរីឬនៅវៀតណាមមិនមែនទេ យើងរាល់ថ្ងៃតម្លៃដឹកជញ្ជូនយើងខ្ពស់ដោយសារអីយើងត្រូវដឹកតាមជញ្ជូនតាមនាវាតូចទៅផ្ទេនៅនៅកន្លែងណែវៀតណាមឬទៅផ្ទេនៅសិង្ហបុរីអញ្ចឹងទៅលើកដាក់រហូតដល់2ដងអញ្ចឹងទៅបានខ្ញុំស្នើជប៉ុនឲ្យពន្លឿនការបូមអាដែងណែ បងមកដែងដែរបាតសមុទ្រឲ្យវាមានជំរឿទឹក សម្រាប់ការចូលឥឡូវនេះដូចជាយើង មាន សមត្ថភាពត្រឹមតែប្រហែលជា30000តោនទេតែអាកប៉ាល់50000តោន60000តោនចូលវាអត់តាន់បានចូលវាអត់តាន់បានឥឡូវកំពង់ផែរៀម យើងមានជម្រៅទឹកត្រឹមតែ2ម៉ែត្រ7ទឹក ចូលបានតែអាកូននាវាល្បាតទូចទូចហ្នឹងប៉ុន្តែយើងក៏ត្រូវពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់យើងយើងតំបំរត់ទុនបានពីចិនដើម្បីយកមកធ្វើនេះមិនមែនជាការងារទេកម្ពុជាមានសិទ្ធិទៅយកទុនពីណានេះ ទុនពីណានោះដើម្បីយកមកធ្វើតាអញ្ចឹងមិនចាំបាច់ថា យកព័ត៌មាន ពីនេះឲ្យសត្វតឡាយចាប់ម្ដងឃើញចេះម្ដងឃើញចុះខ្ញុំប្រាប់ទៅអ្នកឯងវិញថា ថ្ងៃក្រោយអាគារនឹងវានឹងឡើងខ្ពស់អ្នកឯងចាំតែមើលទៅវាខ្ពស់ពេកហើយចាំបាច់ចាប់សត្វតឡាយទៅខ្មោចហើយលងងអើយក៏លងងម៉េះណាបាទថាមិនបើថាភ្លើណាខ្ញុំបញ្ជូននៃទាហានរបស់ខ្ញុំទៅពង្រៀនដែរ ឬក៏បញ្ជូននិស្សិតរបស់ខ្ញុំទៅពង្រៀនឯងមិនបាច់ខ្ញុំទៅពង្រៀនបន្តទេពួកវិស្វកម្មពួកសំណង់ស៊ីវិលរបស់យើងអាចទៅពង្រៀនឯងបានហើយ របៀបធ្វើយ៉ាងហើយព្រោះដូចជាជ្រុលពេកខ្មែរមានសិទ្ធិអ្នកឯងកំពុងតែបង្ហាញពីកង្វល់របស់អ្នកឯងឲ្យខ្ញុំយល់ ឧទាហរណ៍សម្ព័ន្ធភាពត្រីភាគីអាគូតកតងទាំងនាវាមួយទឹក ប្រើដោយធម្មពលនុយក្លេអ៊ែរតែឯងបាន ខិតខំដើរពន្យល់បណ្ដាប្រទេសអាស៊ានឲ្យយល់ក្នុងពេលដែលពួកអាស៊ាននេះគឺជាតំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់គ្មាននុយក្លេអ៊ែរ ក្រុមពួកឯងបានដើរមកពន្យល់ថាអត់ទេអានេះមិនមែនអាវុធនុយក្លេអ៊ែរគឺនាវាមួយទឹកដើរដោយនុយក្លេអ៊ែរហេតុអីបានជាពួកឯងមកពន្យល់ខ្ញុំហើយខ្ញុំក៏ទទួលការយល់ហើយខ្ញុំពន្យល់នៅឯងវិញនៅឯងមិនពពយល់ថ្ងៃមុនខ្ញុំនិយាយជាមួយទូតអូស្ត្រាលីយើងបាទខ្ញុំថា ខ្ញុំយល់ខ្ញុំថាអាហ្នឹងមិនមែនអាវុធនុយក្លេអ៊ែរទេ គឺនាវាមួយទឹកដើរដោយនុយក្លេអ៊ែរខ្ញុំយល់ថាប៉ុន្តែហេតុអីបានពួកឯងអត់ព្រមយល់ពីខ្ញុំវិញនៅ ការដែលខ្ញុំពន្យល់ថាខ្ញុំមានការចាំបាច់ដើម្បីកសាងសមត្ថភាពកងទ័ពជើងទឹកដើម្បីការពារអធិបតេយ្យប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្សរត់ពន្ធគ្រឿងញៀនការនេសាទខុសច្បាប់ ឬអក្រិតកម្មឆ្លងដែននៅក្នុងសមុទ្ររបស់កម្ពុជាជើងសំជូនសារត្រឡប់ទៅវិញมันចាំបាច់ធ្វើយុទ្ធនាការបំផ្លាញគេឈ្មោះរបស់កម្ពុជាទេកម្ពុជាមានសិទ្ធិគ្រប់គ្រាន់អនុវត្តដោយរដ្ឋធម្មនុញ្ញរបស់ខ្លួនការពារទឹកដីរបស់ខ្លួនហើយកម្ពុជាសូមបញ្ជាក់សារស្បៃมันមានវត្តមានកងតបចិនឬកងតបបរទេសថានៅ កម្ពុជាទេ បន្ទាប់ពីការសាងសង់រួច កម្ពុជានឹងស្វាគមន៍គ្រប់ប្រទេសទាំងអស់ចូលចតនាវាមកក្នុងកំពង់ផែកម្ពុជា ហើយយើងអាចធ្វើសំយុទ្ធជាមួយគ្នាយើង ស្វាគមន៍មកពីគ្រប់ប្រទេស នេះជាការចោទប្រកាន់មួយ ដែលមិនព្រមមិនព្រមយល់បើអ្នកមិនព្រមយល់ខ្ញុំក៏មិនព្រមយល់ដល់អ្នកដែរយើងកំពុងគិតគូរជាមួយបណ្ដាប្រទេសអាស៊ានដទៃទៀតយើងក៏បង្ហាញពីកង្វល់ព្រោះអារិនៅលើគោកតំមចុះនៅក្នុងទឹកគឺថាអត់នុយក្លេអ៊ែរចុះមកពវៀននុយក្លេអ៊ែរយ៉ាងម៉េចទៅវិញ ចឹងតើនាវាមួយទឹកសុកចិត្តឲ្យយើងឡើងឆៃគេមិនសុកចិត្តទេណាជើកុំអាងទៅប្រទេសធំមួយ ទៅបានទៅប្រទេសតូចហើយយើងត្រូវការធ្វើអីកងតបចិត្តយកមកធ្វើអីហើយឆោតអីឆោតថាណោះមានអាកសែតមួយនោះថាកន្លែងរៀមនេះអាចដាក់នាវា ចុះយន្តហោះចិនបានរហូតដល់2គ្រឿងអូចិនល្ងងដល់ប៉ុណ្ណឹងអាចិនល្ងងរហូតដល់យកអាដែងណែអានាវាចុះយន្តហោះយកមកដាក់នៅកំពង់ផែស្រុកខ្មែរចុះសមិទ្ធចិនខាងត្បូងមិនកំដាក់អូនបើគង់តាបាចុះយន្តហោះដែរចុះអាយន្តពលានកងកេងមិនក៏មិនចុះរំងតែមិនឈួតចាំបាច់យកអានោះមក ទេកុំបបួលខ្មែរឈួតហើយកុំបបួលចិនឈួតបើឈួតខ្លួនឯងសូមឈួតអញ្ជើញឈួតខ្លួនឯងទៅខ្មែរក៏មិនល្ងងដល់ថ្នាក់ឲ្យចិនមកកាន់កាប់ស្ក្វែលទេហើយចិនក៏មិនល្ងងដល់ថ្នាក់មកកាន់កាប់កំពង់ផែស្ក្វែហើយយកទាំងអានាវា ដឹកយន្តហោះមកដាក់នៅនឹងដែរ ខ្ញុំបាននិយាយកំពង់ផែឥឡូវយើងគិតមើលពីអីណែអាពលៀមយកកងកេងទៅអាកំពង់ផែរៀបវាតែប្រមាណសោះចាំបាច់ទៅចុះលើកប៉ាល់ចុះលើអានឹងដបងនោះបានតែមកបានថាបានអូមកថាបើកដៃឲ្យមកអីនោះក៏ព្រមមកអីនេះក៏ព្រមមកសហការគ្នាចុះហើយនៅតំណឹងចុះហើយរាប់រយគ្រឿងដបងកុំឲ្យវាពិបាកពេក អឺអាងតែសរសេរបានអាងតែប្រទេសគេនៅមានវើយហើយឈួតឈួតអញ្ចឹងអញ្ចឹងហើយឈួតក្បាលអញ្ចឹងអញ្ចឹងហើយទៅចាត់ទុកថាគ្រាន់បើពេលគឺគ្រាន់បើគ្រាន់បើខាងខូចខាងខូចព្រឹកមិញខ្ញុំមើលមើលហួសចិត្តមកព្រោះចេះព្រឹកឡើងគេវាយឲ្យខ្ញុំហើយព័ត៌មានជំរឿសព័ត៌មាន ខ្ញុំក៏មើលព័ត៌មានសត្វតឡាយហ្នឹងទៅចាប់បង្វែរទិសយ៉ាងម៉េចអីណា តាំងពីណាវាកើតស្អីខ្លះស្អីខ្លះមិនចាំបាច់ទេគេធ្វើហើយកុំឆ្ងល់ពេកគេធ្វើចាំមើលថ្ងៃក្រោយច្រើនជាងអាហ្នឹងគេធ្វើគ្រប់តម្រូវការរបស់គេបាច់ចាំថតទេមើលព្រៃក៏ឃើញដែរកុំឆ្ងល់ពេកអាបូមដីហ្នឹងគេមកតាបូមហើយហើយបូមដីគេហៅថា បូមដីធ្វើកលងដើម្បីឲ្យឲ្យមានជំរឿទឹកលើសលើសពីអាអា2ម៉ែត្រ7ទឹកណាឲ្យទៅជាជំរឿទឹក ដែលអាចចូលចតនាវាច្បាំងបានយើងក៏នាវាច្បាំងតែច្បាំងអាធនតូចតែយើងក៏ត្រូវការអាធនធំដែរហើយក៏ដើម្បីនាវារបស់ពួកអ្នកឯងថ្ងៃក្រោយក៏ចូលមកតាមនឹងដែរ ព្រោះកន្លងទៅមានបានចូលនៅកណាចូលនៅកំពង់ផែដឹកតនិចនោះតើដោយសាររបស់យើងវាតូចពេកហើយឥឡូវនេះនាវារបស់យើងទៅដកចេញពីកន្លែងហ្នឹងទៅនៅកោះសិនដើម្បីយើងធ្វើអានេះយើងធ្វើអានេះដល់ធ្វើរួចនាវារបស់យើងនឹងចូលមកកន្លែងនេះហើយពេលដែលអ្នកឯងពួកអ្នកឯងមកចូលមកទស្សនកិច្ចស្រុកខ្មែរថ្ងៃក្រោយមិនបាច់ចូលទៅកំពង់ផែ ដឹកតំណែងទេចូលមកកំពង់ផែនេះតែម្ដងក្នុងករណីដែលជំរឿនទឹក យើងអនុញ្ញាតឲ្យចូលឲ្យចូលនិយាយគ្រាដោយស្ដាប់គ្រាអត់បានទេបើគេមិនព្រមស្ដាប់យើងក៏មិនព្រមស្ដាប់គេវិញដែរទៅខ្ញុំបានចង្អុលបង្ហាញថាសុំកុំមើលកម្ពុជាត្រឹមតែកម្ពុជាសុំមើលឲ្យកម្ពុជា ឆ្ងាយពីកម្ពុជាបន្តិចគឺបានតែគេថាកម្ពុជា គឺមានដៃគូមានអង្គការ នៅ ក្នុងក្របខ័ណ្ឌអាស៊ានសូមឲ្យពិនិត្យទំនាក់ទំនងបើអ្នកឯងចង់ធ្វើជាដៃគូល្អរបស់អាស៊ានអ្នកឯងត្រូវធ្វើដៃគូល្អជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ដើម្បីជៀសវាងការចំតោះណាមួយពី សមាជិករាប់ទាំងកម្ពុជាផងដែរ campuchia mi rất còn đối chuyện đôn này gì nó ba là gì cọt cả đầu đấy cọt khăng tinh tích của cầm em cọt là chụp tinh đông phình nó xa cặp chơi chẳng phình đam đông phình ở đâu này gì nó ba gì bây giờ tôi vinh tha tê à đông nữa biết chưa chưa chưa chơi chơi ta còn kia mình sắp đâu ban thiên phình nữaវាជាជាឈើដែរតាជាឈើប៉ុន្តែគេមិនព្រមស្ដាប់សម្លេងឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីទេបានប្រធាននេះទៅប្តី របស់ឥណ្ឌូនេស៊ីពេលដែលគាត់ថ្លែងបើកនៅក្នុងពេលប្រជុំអាស៊ានអឺរ៉ុបគាត់ថាដៃគូត្រូវតែស្មើភាពមិនអាចយកដៃគូមួយទៅត្រួតដៃគូមួយទេអាហ្នឹងករណីនេះយើងអាចយកហើយខ្ញុំយកអាហ្នឹងទៅ រំលឹកក្នុង ពេលសន្និសិទកសែតរួមគ្នារួមគ្នាអាហ្នឹងគឺជាចំណុចដែលខ្ញុំសូមជូនសារទៅ មិត្តភ័ក្តិបរទេសទាំងឡាយ សូមកុំធ្វើយុទ្ធនាការបង្ខូចគេឈ្មោះកម្ពុជាហើយកុំភ្លេចថាកម្ពុជាជាសមាជិកអាស៊ាន ក្នុងពេលដែលអ្នកចង់មកតំណាក់តំណងអាស៊ានត្រូវមើលឲ្យផុតពីកម្ពុជាថាកម្ពុជាជា សមាជិកអាស៊ានដែល មានការទទួលខុសត្រូវហើយក៏មានសិទ្ធិបទុជបង្អាក់កុំឲ្យមានកងសោកស៊ីដែរ បើចង់តំណែងតំណងល្អជាមួយអាស៊ានទៅធ្វើកិច្ចការដ៏ល្អជាមួយសមាជិកអាស៊ានទាំងអស់វាជាការជ្រៀតជ្រែកមួយ ដែលមានចរិតជាយុទ្ធនាការបំផ្លាញគេឈ្មោះកម្ពុជាហើយបំផ្លាញគេឈ្មោះលើកនេះគឺចំពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតចឹងតែបានជាខ្ញុំប្រាប់ទូតមួយថាពួកឯង កន្លងទៅទៅពួកឯងធ្វើសកម្មភាពរួមចំណែកដាក់ទោសមនុស្សដែលគេទឹកនៅកាត់ទោសណៃសួរសុកទុកចុះសួរសុកទុកឡើងបន្តិចជួបបន្តិចជួបអាហ្នឹងហើយស្មានដល់តុលាការ គេមិនយកទៅទុកដាក់អាហ្នឹងហើយវាក៏បានបង្កើតនៅចំណុចដែលហ៊ុនសែនមិនជឿទុកចិត្តលើកលែងទោសឲ្យណារាទាំងអស់ តែត្រូវដឹងហេរិយាបតខ្លះគឺណែជួយធ្វើបាបអ្នកជាប់ទោសនោះវិញទេតែតយល់ដោយសារអរិយាប័ត្ររបស់អ្នកឯងអញ្ចឹង ខ្ញុំក៏ត្រូវតែប្រយ័ត្នដែរខ្ញុំក៏ត្រូវតែប្រយ័ត្នដែរអញ្ចឹងទីចុងបុត្រ ណែយល់បន្ទាត់នយោបាយណែសកម្មភាពរបស់ពួកណែខុសបកកើតជាហេតុផលឲ្យតឡាការ ដែលកំពុងតែស្វែងរក នៅរឿងរ៉ាវនៃការខົບខិតហើយវាទម្លាក់នៅការបកកើតការមិនជឿទុកចិត្តរបស់នយោបាយរដ្ឋមន្ត្រីដែលនយោបាយរដ្ឋមន្ត្រីមិនអាច លើកដៃចុះហត្ថលេខាលើកលែងទោសឲ្យតារានៅក្នុងសំណុំរឿងនេះនេះជាការជូនសារដើម្បីជម្រាបជូនព្រោះការទូតពេលខ្លះទៀមទាឲ្យនិយាយត្រង់ត្រង់អញ្ចឹងបងនិយាយត្រង់ត្រង់អញ្ចឹងអានេះខ្ញុំរៀនសារប៉ុណ្ណឹងថ្ងៃហ្នឹង PH Electronic មានលក់និងជួសជុលម៉ាស៊ីនព្រីនគ្រប់ប្រភេទអាស្រ័យស្ថានតាមបណ្ដោយផ្លូវម៉ៅស៊ីតុង ជិតសាលាសន្ធមុខទំនាក់ទំនង098 34 56 31